អឺសុកលីអ៊ុងជួនកាលគ្រួសារពួកគាត់ក៏ខ្លាច ហើយចង់ឲ្យ មកវិញដែរគុណម្ចាស់ព្រោះកាលកូវីដបាត់ប្រទេសធំធំប្រទេសដំបងដំបងក្រុមគ្រួសារដែលនៅ តាមបណ្ដាខេត្តបានហៅកូនកូនឲ្យចាក់ចេញពីក្រុងភ្នំពេញត្រឡប់មកផ្ទះវិញ ជាបន្ទាន់ព្រោះខ្លាច មាន គ្រោះថ្នាក់ ដល់កូនដឹងឈឺថ្កាត់យ៉ាងណា ហើយលើកនេះខ្ញុំកណាគិតថាប្រហែលពួកគាត់ខ្លាចដោយកាលកូវីដដែរកូវីដវា ជារឿងមានពិតប្រាកដហើយខាងសុខាភិបាល គ្រប់ប្រទេសរហូតដល់អង្គការសុខភាពពិភពលោកក៏គេផ្សាយដែរអញ្ចឹងណា តែលើកនេះវាមិនមែនជារឿងអឺតំណាងប្រទេសណាមួយ ផ្សាយទេនៅតែរឿង ឋិតលើការគិតពិចារណារបស់យើងដដែលអាត្មាឃើញនេះឃើញសម្ភារខ្លះលក់របស់របរថោកថោកពោះល្បីថានៅសល់តែមួយអាទិត្យទៀតអឺលែងចាយលុយហើយចុះបើពិភពលោកវិវិនិច្ឆ័យអស់ទៅចាយណាមែនហ្នឹងហើយអត់ខ្វល់ បងប្អូននៅកូរ៉េខ្លះមកលើក្នុងក្រុមនិយាយគ្នាសួរថាចាំបើកលុយសិនបើកទៅស្អីបើកទៅស្អីមកទឹកទៀតភពលោកឡើងចាយលុយឲ្យខ្ទេចអស់ហើយគាត់សុកចិត្តរាប់ម៉ឺនចឹងចឹងអីហ្នឹងហើយមិនសង្កឹមថាឆ្លងតាមរយៈកាលពេលនេះហើយបើវា វាមិនបើអីទេអាត្មា100%មកទៅគ្មានពិភពលោកណាខ្ទេចទេវាអត់មានបើទេអាត្មាអត់មានចិត្តអាត្មាគ្មានបើស្អីទេវាបើអត់ខ្ទេចចិត្តអាត្មានឹងដឹងថាវាអត់ខ្ទេចទេវាអត់ខ្ទេចអញ្ចឹងទេវាអត់មានអីទេមនុស្សភាគច្រើនគេដាក់សំណួរចុះបើវាអត់ខ្ទេចទេចុះបើវាអត់កើតឡើងទេអាត្មាអត់មានសំណួរហ្នឹងហ្នឹងហើយ ពីព្រោះស្មាយល់ពីឈានច្បាស់ថាឈានមិនមែនជាធម្មជាតិបំផ្លាញលោកទេឈានជាធម្មជាតិបំផ្លាញកិលេសខ្លួនឯងតែប៉ុណ្ណោះឈានណាដែលពពុទ្ធបរៀនមកឬក៏ពួកព្រាមពួកអីនោះមិនបាច់តែព្រះសម្មាសម្ពុទ្ធទេសូមពួកព្រាមដូចពួកតបោះពួកអីដែលសម្រាប់ឈានហ្នឹងតួឈានហ្នឹងមិនមែនជាតួបំផ្លាញសត្វលោកទេតែបើមានគំនិតបំផ្លាញសត្វលោកឈានវាអត់កើតយ៉ាអញ្ចឹងណា សំបីតែពេលដែលមានភាពអស្ចារ្យផែនដីកម្រើកញាប់ញ័រនោះអានឹងគ្រាន់តែសំដែងពីការកម្រើកញាប់ញ័រហាក់ដូចជាទ្រាំជាមួយនឹងគុណធម៌មិនបានអីចឹងក្នុងកពីនិយាយចឹងតែអត់មានឲ្យសត្វណាមួយវានេះទេវាគ្រាន់តែថាសំបីតែផែនដីនឹងក៏ទ្រាំមិនអបអសាទរមិនបានក្នុងន័យហ្នឹងក្នុងន័យហ្នឹង តែមិនមែនភាពអស្ចារ្យរបស់ពុទ្ធនឹងធ្វើឲ្យពិភពលោកវិនិច្ឆ័យអត់ទេព្រោះឈាននេះតែមានកំណត់អក្រក់ឡើងកោតមានកំណត់អបំផ្លាញឡើងបានអញ្ចឹងហើយបានអាត្មាអត់មានពាក្យប្រសិនបើទេអាត្មាថាចុះប្រសិនបើអឺពិភពលោកអត់វិនិច្ឆ័យទេតើគាត់គិតមិនម៉េចណាបងប្អូនដែលវិលទៅស្រុកឬក៏អ្នកស្រុកខ្មែរនឹង ដឹកកូនជូនចៅទៅកន្លែងហ្នឹងហ្នឹងគាត់គិតម៉េចមុខរបរស្អីស្អីម៉េចពីណាសងលុយធនាគារជំនួសអារបរកំពុងតែធ្វើស្រាប់ស្រាប់ឯងបោះរបរចោលហ្នឹងហើយម៉េចបើសិនជាអត់ពិតទេត្រឡប់មកវិញល្មិចអាត្មាថាអត់មានប្រសិនបើទេអញ្ចឹងណាបាទនិយាយនិយាយទៀតថាអត់មាន ប្រសិនបើទេ ថារឿងហ្នឹងវាអត់កើតឡើងទេហ្នឹងហើយ វាអត់មានកើតឡើងទេពិភពលោកនេះបើរឿងវាអាចកើតឡើងមានតែគ្រោះដោយធំមែនទែនវាមានតែអឺអាវុធបល័យលោកឧទាហរណ៍ដូចពូទីនរាល់ថ្ងៃអញ្ចឹងបើគាត់ចាញ់សង្គ្រាមនៅប្រទេសជុំវិញរបស់គាត់ហ្នឹងវាអាចថ្ងៃណាមួយគាត់ខូចចិត្ត គាត់កេះកៃវាទៅគ្រាប់ពាន់គ្រាប់ដឹងខ្ទេចប្រទេសណាខ្លះអានេះបើមនុស្សធ្វើឲ្យខ្ទេចបានហ្នឹងអាហ្នឹងបានប៉ះសិនបើព្រោះយើងដឹងចិត្តគាត់វាមិនច្បាស់អាហ្នឹងប៉ះសិនបើតែពិភពលោកនេះអត់ទេអត់តន់ដល់ពេលខ្ទេចទេវាត្រូវវាបាក់ត្រូវអញ្ជួយដីរឿងធម្មជាតិធម្មតា ប្រហែលឆ្នាំមុន ដែលជួយបាតសមុទ្រអីងាប់នៅប្រទេសស្រីលង្កា20000នាក់ថៃប្រមាណ1000នាក់ឥណ្ឌាប្រមាណ1000នាក់វាមានពីណា សម្រាប់ឈានដីវាបាក់អញ្ចឹងប៉ុន្តែ មនុស្សកេង ប្រវាញ់ពីធម្មជាតិនៅតែយកទៅកុហកមនុស្សបានអញ្ចឹងអាត្មានឹកឃើញអា កាលនោះយើងវាមិនតាន់មាន Facebook អីទេមិនតាន់មានទូរស័ព្ទ touch screen អីទេ មានទូទស្សន៍ឆ្នាំប្រហែលអាការ tsunami ធំ tsunami ធំនៅដែលប៉ះដល់ថៃប៉ះដល់ឥណ្ឌាលង្កាខ្លាំងជាងគេកាលនោះដូចស្លាប់20000នាក់ព្រឹកឡើងអាត្មាមិននៅស្រុកទេអាត្មាមករៀននៅណាទេកាលនោះ ព្រឹកឡើងដូចថ្ងៃសិលថ្ងៃសិលញាតិញោមទៅវត្តហើយស្រះទឹកស្រះទឹកនៅវត្តអាត្មាហ្នឹង វត្តកំណើតនៅតកែវវាពូនទៅពូនមកពូនទៅពូនមកអញ្ចឹងចាស់ចាស់ឃើញនឹងផ្អើលអាហ្នឹងអាហ្នឹងឃើញនឹងភ្នែកប៉ុន្តែដូចខ្វាក់ភ្នែកអាហ្នឹង ឃើញនឹងភ្នែកក៏ប៉ុន្តែដូចខ្វាក់ភ្នែកហ្នឹងហើយយកយកអារឿងជំនឿផ្ដេសផ្ដាស់ហ្នឹងយកទៅគិតយកទៅឆ្នៃចាស់ចាស់ក៏អត់តន់ ឆ្នៃចេញជាអីឯងគាត់គ្រាន់តែឆ្ងល់ចុះទឹកហ្នឹងវាក៏ពូនទៅពូនមកយើងវានៅឆ្ងាយពីអានឹងពេកវាគ្រាន់តែអង្គើអង្គើផែនដីអាហ្នឹងអង្គើនៅនេះអង្គើដីខែមុនហ្នឹងប្រហែលខែមុនហ្នឹងម្ដងដែរមានពីណាទៅសម្រាប់ឈានអាត្មារត់ដែរហ្នឹង ដូចទុកទុកទុកទុកទុកទុកអាម៉ាទឹមទិញអាកង្ហាលណាកង្ហាលស្រោបក្លិននៅខាងក្រោយនេះហើយនឹងបងអូនលុចនោះទឹមដាក់អាម៉ាស៊ីនបោកកៅអៅហើយនឹងសម្ងួតកៅអៅហ្នឹងអាម៉ានឹកស្មានថាម៉ាស៊ីនហ្នឹងវាដើរអត់ស្រួលទៅវាលោបទៅទៅទៅអញ្ចឹងណាទៅត្រឹកត្រឹកលឺទៅនេះផងលឺទៅនោះផងណាល្មិចទុកដករត់ទៅបិទភ្លើងអស់បិទភ្លើងអស់នៅអញ្ចឹងទៀតមើលញាតញោមញាតញោមចូលក្រោមតុកគាត់ថាជួយដី មารត់មកវិញចូលក្រោមតុកដែរទោះបាត់ទៅនឹងមានពេលណាទៅសម្រេចស្អីធម្មជាតិហើយបើនៅញូហ្សេឡង់វិញជួយដៃសឹងរងថ្ងៃញូហ្សេឡង់ណាជួយដៃសឹងរងថ្ងៃពួកវាចំអាបតតខ្សែជួយអញ្ចឹងធ្វើម៉េចពីណាទៅរៀបចំវាយូរហើយប៉ិននិយាយថា តែកាលណាមិនយល់ពីច្បាប់ធម្មជាតិមិនយល់ពីកម្មផលច្បាស់លាស់ទេនឹងឲ្យសេចក្តីសម្រេចទៅលើស្អីមួយថាជាកត្តាមកសម្រេចជោគវាសនាហើយហ្នឹងហើយអញ្ចឹងយើងកុំតេះឌីលគេថាគេជឿព្រះជឿអីណាណីនោះល្ងងអីចេះចោះកុំថាយើងជឿដែរហ្នឹងហ្នឹងហើយហើយមានបងម្នាក់ហ្នឹងគាត់ដូចពេទ្យសល់ពីដើមផងពេទ្យ ពេទ្យទាហានណាហើយគាត់មើលខ្លះអីខ្លះផ្សំមួយពេទ្យគាត់ចេះពីពេទ្យពលពតមកហ្នឹងគាត់ធ្វើចូលមួយផ្លេតអង្គុយមួយផ្លេតគាត់ថាអូមកពីយើងមិននឹកដល់គេគេណានេះនេះគេខឹងគេ យើង បានហូបបាន ចុក អីមិនចេះនឹកនីគេឥឡូវគេខឹងហើយ បើមិនថ្វាយភ្លេងទេ បើមិនធ្វើនេះទេមិនធ្វើនោះទេនឹងដរធានអីចឹងចឹងចឹងចេះមានអីដោយសារវត្តហ្នឹងមានភ្លេងពិនពាកអាពិនពាកស្រាប់ផងក៏នាំគ្នាថ្វាយជែកថ្វាយនំចំណីអីលេងភ្លេងថ្វាយទៅដល់ថ្វាយទៅក៏វាមិនឃើញ ស្អីមែនវាបាត់ទៅវិញទៅអត់ដឹងអីទេកាលនោះអត់ដឹងអីទេ ហ្នឹងហើយអឺដល់អញ្ចឹងល្ងាចបានមើលព័ត៌មានថា tsunami tsunami ឆ្នាំ9ដូចជា99ជាងផ្ទុះភ្នំភ្លើងនៅហ្វីលីពីនបងប្អូននៅចាំទេខ្ទង់ខ្ទង់ឆ្នាំ9 90ស្មាចាំមុនស្មាបួសមួយឆ្នាំពីរឆ្នាំកាលនឹងគ្រប់ផ្ទះសិតតាលំអងផេះលើស្លឹកឈើអីហ្នឹងកាលហ្នឹងក្រសួងសុខាភិបាលអីក៏បានប្រកាសប្រជាជនកុំឲ្យអឺអឺហូបទឹកភ្លៀងណា ទឹកភ្លៀងធ្វើតាងូតអីបានកុំអោយហូបដោយសារវាមានអាកំអែលភ្នំភ្លើងវាផ្ទុះនឹងវាផ្ទុះប៉ុណ្ណាទៅនៅហ្វីលីពីន កាលហ្នឹងធំមែនទែនផ្ទុះលំអងផេះហ្នឹងហុយទៅលោមដល់ស្រុកយើងអានេះវាគ្មានពីណាបានឈានអីទេធម្មជាតិឃើញទេធម្មជាតិហ្នឹងហើយក៏ប៉ុន្តែតែមនុស្សគេងប្រវាញ់ពីធម្មជាតិនៅតែប្រើ យកមកប្រឆោតយើងបានអញ្ចឹងជំនឿផ្ដេសផ្ដាសនៅស្រុកយើងហ្នឹងវាច្រើនណាស់ឧទាហរណ៍ដូចកាលនៅកោះពេជ្រចឹងណាជន់គ្នាស្លាប់អស់ប្រហែលដូច300នាក់ជាងឯងដល់ពេលឃើញអញ្ចឹង មនុស្សគេហៅថាឆ្លៀតឱកាស ដើម្បីផលប្រយោជន៍ខ្លួនឯងបង្កើតជំនឿផ្ដេសផ្ដាស់អឺផ្ដេសផ្ដាស់អីអឺថាត្រូវតែសែនត្រូវតែដាក់ជីកសែនគ្រប់ផ្ទះពួកគេត្រូវយកបន្ថែមទៀតបើនរណាមិនសែនគឺនៅនឹងត្រូវគេយកទៀតដែរឃើញទេ តាំងមកទៀតទេប៉ិនសួរថាអារឿងបំពាក់បំផន់អញ្ចឹងអញ្ចឹងថាសឹងតែរាប់រយរឿងឯងអាត្មាដែលជឿម្ដងឯងអាត្មានៅណាថាអាត្មានៅនឹងតែអាត្មាដែលជឿម្ដងឯងអត់ទេព្រោះអាត្មាគ្មាន ប្រសិនបើទេធម៌ព្រះសម្មាសម្ពុទ្ធមានពេលខ្លះបើយើងយល់តែកម្មផលតែមួយម៉ាត់ក៏ជំនឿអញ្ចឹងអញ្ចឹងវាវាបោកលៀងលែងបានដែរ ឆ្នាំ98 98នៅខេត្តតកែវគេចេញលិខិតពីអេសីគេប្រាប់ថាបើពេលយប់មនុស្សមកគោះទ្វារហៅកុំឆ្លើយពូតែឆ្លើយខ្មោចយោប្រលឹងហើយអ្នកណាតែឃើញហើយមិនជឿគ្រោះថ្នាក់ឃើញថាសិតតែបិទក្បាលយើងឯងឲ្យតែជំនឿពីអីសីពីសូពី ព្រះពីប្រែតអីមកបខំមនុស្សឲ្យជឿហ្នឹងសិតតែក្បិតក្បាលមិនឲ្យគិតទេ អីគេចែកកប់ជូនមកដល់វត្តអាត្មាហ្នឹងឯអាត្មាកាលហ្នឹងមិនតន់យល់អភិធម្មអីហ្មងប៉ុន្តែពាក្យថាកម្មផលមួយអាត្មាច្បាស់សំបីតែអំពើជ្វាលបីតែបកកែអាត្មាមិនខ្លាចទេនោះចាស់ចាស់ខ្មែរយើងនៅជុំវិញនោះអត់ហ៊ានមានរឿងអីមួយចាមួយជ្វាទេគាត់ខ្លាចប៉ុន្តែអាត្មាទៅដល់សាររើទាំងអស់ហើយគេមិនមែនធ្វើអាត្មាទេធ្វើសូនរូបអាត្មាយកទៅដាក់ក្រុមអ្នកតាអីទៀត ទាំងកម្លាំងកាយក៏គេចង់ធ្វើបាបអាផ្លូវល្ងឹតចឹងគាត់គេធ្វើដែរប៉ុន្តែសួរថាអាត្មាមានស្អីការពារខ្លួនទេអត់ទេខ្សែចកេះក៏អត់មានស្អីក៏អត់មានតែយល់កម្មផលមួយម៉ាត់ហ្នឹងយល់កម្មផលមួយម៉ាត់ហ្នឹងស្មើថាបើវាមានវិបាកកម្មហើយគេធ្វើត្រូវត្រូវទៅបើវាកម្មត្រូវឲ្យផលគេទៅណាទៅដល់ ឥឡូវអ្នកធ្វើអាត្មានឹងងាប់បាត់ហើយមានស្អីអ្នកធ្វើអំពើអាត្មានឹងមិនមែនអាត្មាធ្វើវិញទេណាអាត្មាគ្មានអីធ្វើទេប៉ុន្តែអ្នកដែលធ្វើអាត្មាល្បីថាជាអ្នកប្រកែនឹងងាប់បាត់ហើយអាយុគាត់ប៉ុណ្ណឹងវាមិនមែនថាដោយសារធ្វើអាត្មាបានងាប់ក៏មិនមែនអញ្ចឹងទេអាយុគាត់ប៉ុណ្ណឹងចង់និយាយថាវាគ្មានស្អីប្រកែទេអីគេដាក់នៅក្នុងអាលិខិតពីអេសីគេនឹងមកដាក់ថាម៉េចបើអ្នកណាឃើញហើយ គប់ពីចែកបន្តបាន10 20សន្លឹកនឹងជួបរាសីអីណានៃអញ្ចឹងណាបើនរណាឃើញហើយមិនជឿហើយថែមទាំងប្រមាថរារាំងគេមិនអោយជឿនឹងជួបគ្រោះថ្នាក់ចាស់ចាស់ចាស់ចាស់ចាស់អាត្មាឃើញអញ្ចឹងអាត្មាយល់ដល់កាយៅអ្នកធ្វើហ្នឹងហ្មងអាត្មាធ្វើនេះបើមិនចោលក៏អ្នករស់ស៊ីកូពីដែរកូពីមិនដាច់ហើយបានប្រកាសអញ្ចឹងឲ្យមនុស្សកូពី ទៅបានទៅកូពីលក់កដាលដាច់ ទី2ប្រកាសជានយោបាយរបស់ចៅហើយចុះទៅគោះតាមផ្ទះមិនអោយឆ្លើយមកអោយបើកទ្វារអញ្ចឹងចង់ទៅលួចអីមិនបាច់លួច ស្ងាត់អីទៅគោះសិនចាំចោះទៅលួចរបស់មិនស្រួល ហើយស្មានស្មានត្រូវ កាលនោះស្មានត្រូវញោមប្រយ័ត្នគោកបីប្រយ័ត្នរបស់ក្រោមផ្ទះឲ្យតែគេគោះឲ្យមិនហ៊ានបើកទ្វារមិនហ៊ាន ចង់ប្រយ័ត្នបោះបាត់របស់អស់ហើយស្មានហាមអត់ឲ្យចែកអីកាលនោះ ហ្នឹងហើយប៉ិនរៀងភ័យតិចដែរតាកាលហ្នឹងភ័យតិចដោយសារអីដោយសារអាត្មានៅអាកន្លែងព្រៃខ្មោចគាត់តល់ដីក្រង ស្លឹកដូងធ្វើអញ្ចឹងខ្លួនឯងហ្នឹងពួកក្នុងក្នុងសបុតហ្នឹងគេបំភ័យគេបំភ័យថាបើគេគោះទ្វារពេលយប់កុំឆ្លើយកុំហៅអឺកុំបើកទ្វារព្រោះព្រលឹងវាខ្មោចវាមកយោកប់ជួន គាត់ជួនពេលហ្នឹងគ្រូមួយអង្គទៀតដែលលោកនៅគាត់ផ្សេងឯងលោកអត់ស្រួលខ្លួនខ្យល់មកកដាលយប់មកគោះទ្វារអត់ថាទេឯងទឹមតាហាមគេមកឲ្យជឿប្រទេសប្រដាស់ឥឡូវមានអ្នកមកគោះទ្វារតិចខ្មោចមែនទៅសង្ស័យចឹងដែរណាប៉ុន្តែចាំដែរចាំថាអឺចាស់ចាស់ថាខ្មោចអត់មានជើងទេ ចឹងអោនមើលជើងព្រោះប្រឡោះទួយមើលមានជើងខែភ្លឺអោនមើលអូមានជើងណាហើយមកហៅវិញអញ្ចឹងកុំឆ្លើយហៅវិញសិនវាដឹងរបៀបដែរណាហៅហៅឈ្មោះលោកបងអឺហៅឈ្មោះលោកអញ្ចឹងនឹងមែនថាកណាអត់អីបើទោះខ្មោចក៏មិនអីបើយើងអ្នកហៅ ហើយក៏និយាយសើចទាំងអស់ហ្នឹងកណាខ្មាខ្មោចមកដាក់តនកម្មកណាកណា ហាមគេមកជឿហ្នឹងណាកាលហ្នឹងអត់តន់យល់អភិធម្មឯងប៉ុន្តែដូចដូចច្បាស់រឿងកម្មផលហ្នឹងអត់ជឿទេអារឿងផ្ដេសផ្ដាសហ្នឹងតាំងពីហ្នឹងមកបើនិយាយពីអារឿងជឿផ្ដេសផ្ដាសហ្នឹងឈប់ជឿមែនតែនត្រឹមបួសបានប្រហែលជាប្រហែលជាមួយឆ្នាំឯង ជួបលបងមុនមុនដែលលោក បរៀនពីកម្មផលប្រែបល័យប្រែអីស្ដាប់រឿងអាកាលយៈកណីស្អីស្អីស្អីស្អីឲ្យលោក លោកសិតតែអ្នកប្រាថ្នាតិចកាលហ្នឹងដូចថាមិនគាំទ្រអារឿងអូមអាមក្តាមដុតឬក៏ស្អីស្អីស្អីហ្នឹងលោកពោលទោសចឹងទៅអញ្ចឹងវាវាទទួលបានអាភាពច្បាស់លាស់ពីហ្នឹងមកហ្នឹងហើយយើងរំលឹកសារឡើងវិញណាអាត្មានិយាយច្រើនបន្តិចដោយសារសង្គមយើងវិញអញ្ចឹងរឿងប្របាទធម្មឹក ច្រើនដងឯងច្រើនលើកច្រើនសារឯងច្រើនណាហើយក្មេងៗមិនដឹងប្របាទធំមឹកនោះចេញតាំងពីឆ្នាំ9អឺអានឹងអាត្មាដឹងហើយបែមុននឹងទៀតច្រើនទៀតធំមឹកឬក៏អីយកឈ្មោះព្រះអង្គម្ចាស់រារិពោនោះច្រើនណាស់ច្រើនណាស់តែសួរថាដែលឲ្យអាត្មាជឿមួយឯងអាត្មាអត់មានប៉ាសិនបើឯងអត់ហ្មងអត់ប៉ាសិនបើដឹងតាចរិតចរិតកុហកតែហ្មង ហ្នឹងហើយប៉ិនបើមនុស្សណាតាមគេកុហកនឹងមិនទាន់គេដោះរួចខ្លួនទៀតគេមានលេះរួចខ្លួនទៀតថ្ងៃហ្នឹងទៅអាហ្នឹងមួយគេរកល្បិចមួយទៀតថ្ងៃហ្នឹងទៅមួយ ទៅល្បិចមួយទៀតមនុស្សចាំតែជឿគេហ្នឹងគឺចាំតែត្រូវគេកុហកតែអញ្ចឹងអឆ្នាំឆ្នាំ93ឆ្នាំ93គឺចេញកាសែតខាងហ្នឹងអត់មានស្អីផ្សាយទេមានតែកាសែតមញ៉េហ្នឹង គេនឹងតួអង្គព្រះអង្គម្ចាស់រារិពោថាយើងនឹងមកជួយស្រុកទេសយើងនឹងមកជួយកូនចៅប៉ុន្តែពេលដែលយើង ចេញមកនឹងគឺថាមានភាពអស្ចារ្យនាកទឹកមួយនាកភ្លើងមួយនឹងហែហមអមដំណើរបៃតាចុះមកពីអាកាសក្នុងកសែតហ្នឹងអូនិយាយពីយាយយាយមិនតែយាយទេមិនយាយក៏ដោយថានិយាយពី រងចាំរងចាំអ្នកមានបុណ្យយកមកមកមកជួយអីអាត្មាថាអាត្មានៅណេនោះកាលនោះស្ដាប់នៅវត្តបលីវត្តផានងប់អើយកុហកវាសំបន្តិចមើលវៃមកថាប៉ុណ្ណឹងគេមើលមុខអាត្មាណែបើមិនជឿកុំប្រមាថបាបអ្នកមានបុណ្យណាអញ្ចឹងខ្វាត់អញ្ចឹងទៀតអាត្មាសោចមានបុណ្យអីដែរ បើមានប៉ុនចេញមកជួបផ្លេមកចាំបាច់មកប្រកាសតាមកសែតចឹងអីហើយប្រកាសយូរឆ្នាំណា កាលហ្នឹងមិនដឹងសំលុយបានប៉ុន្មានទេហ្នឹងហើយនាកទឹកនាកភ្លើងហើយគេកំណត់ពេលវេលាទៀតកំណត់ថា ឆ្នាំ95កាលហ្នឹង93កាលអានោះហ្នឹង93ថាឆ្នាំ95អាផ្លិចខែផ្លិចថ្ងៃហើយចាំតែម៉ោង ថ្ងៃត្រង់ ហ្នឹងអូ after ហ្នឹងនេះ mà គិតថាបងប្អូនដែលគាត់ផ្អើលហ្នឹងគាត់មិនធ្លូវមិនសូវធ្លាប់ជួបបទពិសោធន៍មនុស្សបោកចឹងចឹងអាត្មាជួបច្រើនតែអាត្មាមិនដែលចាញ់បោកសូមបីម្ដងឯងអត់ទេ ហើយអត់ដែរប្រសិនបើអត់អត់ដែរប្រសិនបើគឺទាយដល់កាយៅគូតរួចហើយទាំងថានេះសិតតែរឿងបំភ្លេការពិតទាំងអស់អឺ Nita after ថាលោកគ្រូនៅថ្ងៃទី28មួយជើងទៀតបើខត់បាន ប្រសើរណាស់អ្នកលក់សមុទ្រយន្តហោះឥឡូវនេះ មួយថ្ងៃអាចលក់ដល់ទៅ100សន្លឹកទៀនតើអំពើនេះអាចខុសច្បាប់ដែរឬទេខ្ញុំករណីគិតថាអំពើបំពុលសង្គមយ៉ាងនេះយ៉ាងធ្ងន់ធ្ងរទាំងព្រោះអាចប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសអឺខាងច្បាប់អាត្មាទុកឲ្យខាងអ្នកច្បាប់ចុះអាត្មាមិនថាខុសឬត្រូវអីទេតែអាត្មានិយាយតែពីច្បាប់កម្មផលពីសមាទិដ្ឋិ ហេតុផលទេព្រោះច្បាប់អាត្មាមិនយល់ថាបណ្ណាបាន គេហៅថាខុសច្បាប់បណ្ណា គេហៅថាត្រូវច្បាប់អាត្មាអត់យល់ដែរអត់យល់មែនមិននិយាយដោះខ្លួនណាអត់ដឹងព្រោះអត់ដឹងហ្នឹងហើយអឺប្រហែលជាយើងខត់មិនបានទេអ្នកឡាអេលនីតាយើងប្រហែលជាខត់មិនបានទេតួយើងហ្នឹង បើព្រះរបស់គាត់ខាត់អានឹងប្រហែលជាបានអញ្ចឹងណាឧទាហរណ៍ថាឥឡូវបើព្រះរបស់គាត់ចេះនឹកអលឹកអាណិតកូនចៅវិញទោះបីជាវាជ្រុលខុសបន្តិចបន្តួចអីក៏ដោយគិតថាវាអាចនាំឲ្យគ្រោះថ្នាក់ដល់កូនកូនរបស់គាត់សិនអ្នកឧបត្ថម្ភណាក្រុមគាត់សិនអ្នកឧបត្ថម្ភបកសម្បើមណាបើសិនជាគាត់ទោះបីវាខុសក៏ដោយអាត្មាថាគ្មានពេលណាដែលថាកែខ្លួនមិនរួចទេ បើគាត់នៅមានចិត្តអាណិតបន្តិចណាអាណិតកូនចៅបន្តិចណាគាត់ប្រាប់ទៅវិញកូនអើយមិនបាច់មកទេឪឥឡូវឪប្រើឈានរបស់ឪនឹងបង្វែរស្ថានភាពមិនឲ្យវិនាសទេកុហកមិនតិចក៏កុហកដែរថាមិនដឹងទេអានោះមិនមានចិត្តអាណិតបន្តិចកុហកទៅផ្លូវផ្សេងទៀតទៅប្រាប់ថាអីទេរឿងគ្រោះថ្នាក់ហ្នឹងវាគ្រោះហើយប៉ុន្តែឪលះបង់ខ្លួនឯងដើម្បីចូលឈានទៅ ទប់ស្ថានភាពមិនអោយលិចលង់អីទេកូនកុំមកទៀតអីស្រុកស្រុកវាមិនអីទេកូនអីចឹងណាបើបើឪគាត់ចេញថាចឹងតិចលែងមកអាហ្នឹងបានខាត់បានអាហ្នឹងយើងត្រូវទៅទៅកន្លែងតែយើងនេះមិនមែនអ្នកខាត់ទេកាលណាថាគាត់កាលណាបញ្ជូរឥឡូវជេរយើងពេញណាពេញណីទៀតឡើយអាត្មាចង់និយាយថាបទពិសោធន៍ដែលយកឈ្មោះជាអ្នកមានបុណ្យមកជួយស្រុកទេសណាអាត្មាវាជួបច្រើនហើយហើយក្មេងៗគាត់មិនសូវដែរជួប វានៅស្អាតនៅស្អាតចឹងទៅហើយចំមនុស្សដែលគាត់ស្រឡាញ់ខ្លាំងចឹងហើយបើអាត្មាជួបអាត្មាមិនមែនជួបមនុស្សអាត្មាស្រឡាញ់ទេណាអ្នកកុហកហ្នឹងគ្រាន់តែឮផ្សាយផ្សាយមកអញ្ចឹងយើងវាអត់មានជាប់ជាពាក់ដែលយើងអត់ជាពាក់អញ្ចឹងទៅអត់ជឿទេប៉ុន្តែនេះធ្វើម៉េចបើមនុស្សគាត់ជាពាក់ស្រឡាញ់ខ្លាំងហើយនិយាយចឹងហើយនឹងធ្វើម៉េច លោកបងអត់ទៅសៀមរាបទេ រាជអារាជិតរាជទៅប៉ុន្តែទៅនៅពេលដែលគួរទៅ សមាជិកខ្លួនឯងមិនទៅ ដោយគេបំភ័យទេដល់មាន ពេលវេលាខ្លួនឯងទៅបានទៅអញ្ចឹងណាសម្ដែងខ្លួនឯងដាក់ផ្កាវិភាកខ្លួនឯងអត់មានរត់ព្រោះគេបំភ័យទេអត់ទេហ្នឹងហើយ តែបើគេបំភ័យផ្នែកច្បាប់ផ្នែកត្រឡប់អីចោលមកប្លន់អីរត់ដែរមិនមែនមិនរត់ទេអាហ្នឹងត្រូវរត់ខ្លាដេញរត់អាហ្នឹងមែនតែនមើលឃើញអញ្ចឹងតែបើថារឿងបារមីអីចេះចោះអាត្មាដើរប្រឆាំងតែរឿងបារមីរឿងអស្ចារ្យអញ្ចឹងខ្ញុំនិយាយលើសម៉ោងទេណាព្រោះអឺគឺប្រកាសថាឆ្នាំ95ម៉ោងប៉ុណ្ណេះ ម៉ោងប៉ុណ្ណេះអាត្មាគាត់ថ្ងៃទុកទៀតអឺឪនឹងចុះមកជួបកូនចៅ នៅ មុខព្រះបរមរាជវាំងតែនៅពេលដែលចុះមកនឹងវានឹងមានភាពងងឹតប្រហែលមួយសំកាំងដំរីមួយផ្លេតណាមួយសន្ទុះប៉ុន្តែសូមកូនកូនកុំភ័យអីនៅវេលាដែលអ្នកមានបនចោះវាធ្វើឲ្យពិភពលោក មានការផ្លាស់ប្ដូរខ្លះហើយ។ ប៉ុន្តែវាមិនមែនគ្រោះថ្នាក់អីទេ បន្ទាប់ពីងងឹតមួយផ្លែតឪនឹងបំភ្លឺបង្ហាញខ្លួនឲ្យកូនកូនឃើញ នៅខាងមុខវាំងនឹងតែម្ដង សូមកូនកូនមកជួបអីអីចេះចេះចេះចេះហ្នឹងហើយការនឹងឃើញមនុស្សទៅច្រើនដែរប៉ុន្តែថាគេទៅចាំឪគេឬក៏មិនអាត្មានៅក្នុងដែរនោះអាត្មាមើលមុខមុខឪមួយណាពុំមកដើររៀន នៅនឹងស្មើមើលគេធ្វើមិនខ្លះទៅនឹងមិនមែនមកចាំឪមានប៉ុនអីទេអត់ទេចង់មើលឪនឹងវាប្រើល្បិចស្អីអត់ឃើញស្អីអត់ហ្នឹងហើយណែថ្មទៅបារាំងឆ្នាំ9អឺ2005នេះនៅបារាំងនៅជឿចឹងច្រើនណានៅចាំអ្នកមានប៉ុនណាប៉ុន្តែមិនមែនក្រុមបងប្អូននេះទេមិនមែនក្រុមបងប្អូននៅកូរ៉េត្រឡប់មកនេះទេមិនមែនទេ ក្រុមផ្សេងទៀតនៅជឿអារឿងពុទ្ធទំនាយនោះអីណាស្ដាច់សតូចស្ដើងសោយរាជអង្គរ3នោះគាត់នៅសោតអញ្ចឹងហើយជុំគ្នារាប់រៀបបាយសុយអីកន្លែងអាសនៈគាត់ហ្នឹងគឺគាត់រៀបប្រមូលគ្នាគាត់បានច្រើនអានៅចាំតអ្នកមានប៉ុនហ្នឹងគេធ្វើឲ្យយើងទុនឆ្អឹងអស់ហើយយើងអត់មានរួមមនុស្សមនីអីគ្នាពឹងគ្នាធ្វើកិច្ចការងារឲ្យរីកចម្រើនអីទេអូយើងដេកចាំអ្នកមានប៉ុនអញ្ចឹងណា អាត្មានិយាយដែរក្នុងកសែតនឹងពួកគាត់នៅនឹងអាត្មានិយាយដែរងាប់ហើយយើងជឿអញ្ចឹងមើលប្រវត្តិសាស្ត្រយើងគេយកតែជំនឿមកធ្វើបាបយើងហ្នឹងតែជំនឿច្រើនកូនហើយហ្នឹងហើយនៅចាំទៅនគរនងស្នោអីចឹងទៅអឺស្ដាច់សតូចស្ដើងសោយរាជអង្គរ3អីណានេះយថាទៅថាឲ្យយើងខ្ជិលគិតយើងទុកឲ្យអ្នកមានបុតគិតជំនួសហ្នឹងហើយ ចឹងឯងឆ្លើយតបទៅនីតាអាត្មាថាអាត្មាគ្មានសមត្ថភាពខាត់ពួកគាត់ទេមិនមែនទេអាត្មាថាដឹងពួកទី1អាត្មាជាសញ្ញាដែលពួកគាត់មិនសូវចូលចិត្តតាំងពីដើមមកហើយហ្នឹងហើយហើយទី2បើអាត្មាខាត់ទៅទៀតឧថាគាត់ចង់មក10គាត់ចង់មកដល់100បើអាត្មាទៅខាត់ហ្នឹង ថាអាចអាចដឹងចិត្តពួកគាត់បាន ខ្លះខ្លះបើណាទៀតខត់មិនដឹងឯងបើអាត្មាខត់បើអាត្មាខត់ពួកគាត់ណាចិត្តចង់មក10បើអាត្មាខត់គាត់ចង់មកដល់100មនុស្សតែម្នាក់គាត់អាចខត់គាត់បានគឺឪគាត់នោះហើយព្រះរបស់គាត់ហ្នឹងហើយឥឡូវសាកមើលសាកព្រះគាត់ចេញប្រកាសចឹងបាទ កូនអើយឪទប់ស្ថានភាពបានហើយវាលែងអីហើយកូនមិនបាច់មកអីទេចេះចោះមើលលែងមកឡើយតែថ្មនិយាយហ្នឹងតាមពិតចង់ឲ្យគាត់ធ្វើអញ្ចឹងដែរនិយាយមែនណាបើសិនណាអត់ប្រកាន់ទៀតថ្មថាបើសិនជាគាត់អាចធ្វើអញ្ចឹងបានថ្មគិតថាគាត់នៅមានបេះដូងស្រឡាញ់កូនចៅគាត់ខ្លះហើយយើងមិនសូវខ្មាស់គេកាន់តែខ្លាំងហើយក៏ ខ្ជិលទៅប្រកាន់ទោសអូសដំណើរអីដឹងថាគាត់នឹងមានចិត្តអាណិតកូនចៅគាត់ខ្លះតែបើគាត់មិនខត់ទេជាទាំងហើយហៅមកអាការងារគ្នាអត់ធ្វើក៏អត់ទៅទីបំផុត OIC មិនបានហ្នឹងអាហ្នឹងវាគ្មានអីទេវាលាយក្រុមគាត់ហ្នឹងឯងមានស្អីពូចំណូលធំនៅកូរ៉េហ្នឹងហើយហើយម្នាក់កូរ៉េអស់ការងារហើយទៅធ្វើអីទៀតទោះវាមិនលេខ្លាំងក៏វា អឺខ្សោយហ្នឹងមានមាន សាសនាមួយរឿងប្រកាសចឹងជឿងប់ខ្លាំងពេកកាលពីឆ្នាំចិត្តជាងឈ្មោះឈ្មោះអីពីមុនគាត់គាត់យកទ្រឹស្ដីអឺខាងគ្រីស្ទៀនខាងអីនឹងតិចល្អល្អយកមកនិយាយនិយាយរហូតដល់អ្នកគ្រប់គ្រងគាត់នឹងជឿស្លុងណា ដែលជាស្លុងទីបំផុតគាត់ចាំផ្ដើមពង្វែពង្វែទៅជាគេ cult ដូចស្មាននិយាយមួយគ្រីស្ណាគ្រីស្គាត់និយាយរឿងហ្នឹងអឺដល់អ្នកគ្រប់គ្រងគាត់គ្រប់គ្រងខ្លាំងមែនទែនទៅគាត់ធ្វើ business នៅក្នុងហ្នឹងមានក្រុមចារកិច្ចចុះទៅពិនិត្យ ត្រូវបានគេចាប់សម្លាប់ក្រុមសាសនានោះសម្លាប់បាត់ផោះតាងតែមានអ្នករត់រួចដល់មានអ្នករត់រួចគេដឹងទៅបានក្រុមគាត់ក៏ដឹងដែរដឹងថាគង់ថ្ងៃណាមួយ ខាងកងកម្ងដូរបស់អាមេរិកហ្នឹងនោះនៅអាមេរិកចូលទៅចាប់គាត់ដែរពួកគាត់បានធ្វើឲ្យវាមានភាពច្បុកច្បល់ ប៉ុន្តែនៅពេលដែល ដឹង ថាគេ បំរុងទៅចាប់គាត់ហើយគាត់បំពាក់បំពន់មនុស្សក្នុងនឹងឲ្យសុខចិត្តស្លាប់ទៅឋានសួគ៌មួយគាត់ពិភពលោក នេះនៅមិនកើតទេនៅសិតតាទៅនរកទៅប្រែតអស់អញ្ចឹងណាអញ្ចឹងធ្វើរហូតដល់អ្នកដែលនៅ ក្នុងកន្លែងគាត់ទាំងអស់ហ្នឹងព្រមផឹកថ្នាំសម្លាប់ខ្លួនព្រមសម្លាប់ខ្លួនឯងដូចជាង200នាក់ហើយអឺ ខ្លះក៏ដូចស្ទាក់ស្ទើស្ទាក់ស្ទើក៏សម្លាប់គ្នាទៅវិញទៅមកអីចឹងទៅបង្ខំឲ្យសម្លាប់ប្រហែលក្មេងជាង200នាក់សរុបដល់ជិត1000នាក់ស្លាប់រៀលពេកនោះចុងក្រោយគាត់ខ្លួនឯងបាញ់សម្លាប់បាញ់បែកក្បាលខ្លួនឯងហ្នឹងហើយអញ្ចឹងបានអត់មានអីងឹតជាងជំនឿទេហ្នឹងតែមនុស្ស ធ្វើឲ្យជឿមែនតើមនុស្សសុខចិត្តស្លាប់អូប្តីអ្នកក្រថាអ្នកនៅកូរ៉េជួយបាក់ហ្នឹងមួយខែ150ខ្លាំងបាទប៉ុន្តែឥឡូវអស់អ្នកធ្វើការច្រើនដែរវា វាអត់មាន ខាតណាទេខាតតែពួកគាត់ដែរណាតែបើនៅមួយជើងទីថ្ងៃ28ឯងបើព្រះគាត់ នៅមានចិត្តអាណិតពួកគាត់បន្តិចប្រាប់ថាកុំអោយមកពួកគាត់នឹងនឹងរួចខ្លួនវាមិនសូវស្ដាយក្រោយប៉ុន្តែបើមិនប្រាប់ទេនៅតែដង្ហើយមកអញ្ចឹងចុងក្រោយអណោយអធមមិនមែនក្រុមយើងនេះទេមិនមែនក្រុមអ្នកណាទេគឺក្រុមគាត់នោះហើយយើងវាចូលរួមចំណែកខ្មាស់គេតែប៉ុណ្្នឹងឯងយើងមានស្អីទេ បាទកូរ៉េហើយវាយ៉ាប់ដល់កម្មករខ្មែរយើងក្រោយក្រោយទៀតទៅប៉ុណ្្នឹងឯងនឹងហើយអារឿងជំនួបីដារាជស្អីស្អីស្អីមកជួយស្រុកទេនឹងជួបច្រើនហើយអាត្មាប្រឆាំងទៅរឿងហ្នឹងវាមិនខ្មន់តន់ឃើញងាប់ដោយសារតែរឿងហ្នឹងទេអាត្មាណាហ្នឹងហើយ រឿងមួយទៀតតែនៅពោធិ៍សាត់ក៏មិនស្មើអត់នៅពោធិ៍សាត់ទេអារឿងគេបំភ័យហ្នឹងអាបំភ័យហ្នឹងវាឆាំងរហូតផងអាថ្មសុំនិយាយតិចជាស្រ័យញោមដែលគាត់ស្រឡាញ់ថ្មគាត់ថាថ្មកូនគាត់ពិជាតិមុនអីអីចឹងទៅប្រអិនឯណានៃចូលរូបទៅថាថ្មកូនទី2របស់គាត់មកជួបមេដាចុងក្រោយនឹងនៅ បានតែមួយឆ្នាំទេតែឆ្នាំទី2នឹងត្រូវត្រឡប់ទៅវិញហើយនឹងគ្រាន់តែមកជួបជានិស័យជាមួយមេដាអីអីចេះចេះ អឺតើមកថាឯងលាបច្ចាធិការហើយអីបានមកនិយាយបើនិយាយមុនហ្នឹងតិចមកអត់តន់ទៅប៉ុន្តែគាត់ជួនទៅលាហើយហើយវត្តមួយទៀតមុនអាត្មាបរិញ្ញាមកថាត្រូវតែណូតទឹកដីពោធិ៍សាត់ដើម្បីប្រឆាំងរឿងហ្នឹងហ្នឹងហើយនៅបានប្រហែលខែនៅវត្តហ្នឹងឆ្លោះបកែកទាស់តែងគ្នាដដើមគ្នាធ្វើសក្រាចសិស្សសិស្សទាំងអស់ថាមានតែអាត្មាចូលរួមដោះស្រាយទេបានបាន ហើយតាមកុហកជើងវត្តគេគឺចង់ឲ្យសាមណេរមួយនោះធ្វើចារិកាប៉ុន្តែលោកនៅសាមណេរនៅឡើយត្រូវទៅរៀនអញ្ចឹងដែលមនុស្សដែលគេទុកចិត្តគឺអាត្មានឹងឯងលើកចារិកាមកឲ្យអាត្មាសិននៅពេលដែលលោកនោះរៀនចប់ហើយត្រឡប់មកវិញបកគលតណៃនឹងឲ្យលោកក្រៅពីហ្នឹងគេអត់ទុកចិត្តទេខ្លាចយកតណៃនឹងយកមែនតែនអាត្មារៀបរៀបទាំងទទួលរៀបរៀបទាំងទទួលគាត់មកទៀតថា ថាអាត្មាហ្នឹងគឺខ្សែធំហ៎បីដារៀបគេនោះប្រប៉ុណ្ណាប្រប៉ុណ្ណីនៅសំពោត្រៃលក្ខហើយអាត្មានឹងជាបុតទីប្រមាណចឹងហើយដល់ពេលវេលាដែលអាត្មាត្រូវទទួលបុណ្យស័ក្តិហើយបុតយើង អីណាណីណាណីឯងរៀបទៅទទួលហើយអត់ទទួលទៀតមើលទៅជា ស្អីវិញអាត្មាប្រឆាំងតារឿងហ្នឹងរហូតដែរវាមិនដែលឃើញជាស្អីហើយអត់មានប្រសិនបើឯណាអាត្មាអត់ចេះប្រសិនបើអារឿងផ្លូវងឹតអីមើលអាត្មាអត់ចេះប្រសិនបើទេ ថ្មជឿទៅលើការវិនិច្ឆ័យរបស់ថ្មទៅលើកម្មផលតាមរូបមន្តរបស់ពុទ្ធបរិញ្ញាអត់មានអត់មានដាក់អត់មានដាក់កាឡា2តង់អីអឺធ្វើ ធ្វើទៅក្រែងអញ្ចឹងចឹងមកដែរធ្វើធ្វើទៅណាក្រែងយើងមើលវាមិនឃើញក្រែងចឹងមកមិនចេះធ្វើទេហ្នឹងហើយហើយ រឿងទាំងអស់ហ្នឹងអ្នកទាំងអស់សិននៅចាំអាត្មាធ្វើប្រឆាំងអីខ្លះគឺគ្មានទៅឃើញស្អីបើអាត្មាស្លាប់ដោយសារជំងឺអាត្មារឿងផ្សេងឥឡូវសាអាត្មានិយាយចឹងចឹងចឹងចឹងអាត្មាស្លាប់ភ្លាមគេបោកម៉ៃទៅរឿងហ្នឹងទៀតតែវាគ្មានទេអាត្មាមានជំងឺប្រចាំកាយអាត្មាឈឺតាំងពីក្មេងមកម៉េះវាគង់ងាប់ឯងយូរម៉ានទេហ្នឹងហើយអញ្ចឹងចឹងប៉ុណ្្ណឹងចោះមិនបន្តទៅទៀតទេហ្នឹងហើយ សប្តាហ៍ក្រោយបើបច្ច័យសមល្មមនឹងអឺបន្តនិយាយទៀតបាទសម្រាប់ពេលនេះខ្ញុំកណ្ណាអាត្មាសូមម៉ាស្កាលេនឹងចម្រើនពរលា